ឈូសៀនទេសភាពនៅស្រុកខ្មែរមានអ្វីខ្លះចាំខ្ញុំចំរីប្រាប់មានប្រសានបរានជាច្រើនតំណាងឲ្យកម្ពុជាជាពិសេសគឺកវត្តពិភពលោកគេទទួលស្គាល់ថាជនជាតិខ្មែរយើងមានស្នាដៃអស្ចារ្យនៅមានជាច្រើនទៀតចាំខ្ញុំនិយាយឲ្យដឹងណាប្រលឹងបាទខ្ញុំនិយាយរឿងសัตว์នៅកម្ពុជាមានច្រើនណាស់ជីវ ពិសេសគឺសត្វគោព្រៃសត្វត្រយងសត្វអណ្ដើត្រីគោរាំងសត្វទាំងនេះគឺអតសញ្ញាណជាតិខ្មែរតំណាងឲ្យខ្មែរញាកមកមើលដើមឈើខ្មែរវិញរុក្ខជាតិនិមិត្តរូបនៃព្រះរាជាអាណាចក្រកម្ពុជាដើមថ្នោតដើមរំដួលដើមជែកពងមន់ពិតជាអស្ចារ្យណាស់សូមបងប្អូនខ្មែរយើងជួយការបងប្អូនខ្មែរ fuck my car សូមអរគុណច្រើនខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាធ្វើបានយកមកមើលនារីខ្មែរវិញពិតជាស្រស់ស្អាតណាស់ពេលខ្ញុំឃើញខ្ញុំស្រណោះខ្ញុំអាឡោះខ្ញុំអាឡៃនារីខ្មែរពិតជាស្រស់ស្អាតមែនខ្ញុំនិយាយតាមពិតនារីខ្មែរស្អាតដូចឥណ្ឌាចិនជាពិសេសស្ត្រីខ្មែរចេះគោរពវប្បធម៌វិជាអប្សរានៅមានជាច្រើនទៀតដែលខ្ញុំរៀប ខ្ញុំសូមអបិយទោសផងអ្នកគឺជាកម្ពុជាត្រូវតែលើកស្ទីប្រទេសយើងខិតខំធ្វើការពួតដៃគ្នាសាមគ្គីគ្នាលើកស្ទីប្រទេសជាតិយើងធ្វើបានអត់ហើយ ជនជាតិខ្មែរត្រូវតែតស៊ូសូមកុំបាក់ទឹកចិត្តធ្វើអ្វីមួយឲ្យមានតម្លៃធ្វើអ្វីមួយឲ្យមានរបៀបអ្នកដឹងទេថាជនជាតិខ្មែរយើងជនជាតិដតីគេចាប់អារម្មណ៍ជាប្រទេសចិត្តខាងហេតុអ្វីអ្នកគឺជាខ្មែរសាមគ្គីគ្នាខ្មែរយើងនឹងរីកចម្រើនមួយយ៉ាងវិញទៀតខ្មែរយើងមានទឹកកសល់ ច្រើនណាស់អ្នកដឹងឬទេឬអ្នកដឹងអ្នកមិន